នាយឧត្តមសេនីយ៍ហ៊ុនម៉ាណែត បានមានប្រសាសន៍ថាព្រោះតែ នយោបាយឈ្នះឈ្នះខេត្តបៃលិនប្រែ ពីតំបន់ប្រយុទ្ធគ្នា មកជាតំបន់មានការអភិវឌ្ឍ Boostrong Power Plus Power to Win អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទមេបញ្ជាការកងទ័ពជើងគោកនាយឧត្តមសេនីយ៍ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារទីបញ្ជាការអគារស្នាក់នៅនិងសមិទ្ធផលនានារបស់តំបន់ប្រនបត្តិការសឹករងខេត្តបៃលិននាឱកាសនោះនាយឧត្តមសេនីយ៍ហ៊ុនម៉ាណែត បានពោលថាខេត្តបៃលិនបានប្រែក្លាយពីតំបន់ដែលប្រទាញប្រទង់គ្នាប្រយុទ្ធគ្នា មកជាតំបន់ពោពេញដោយភាពសុខសាន្តនិងការអភិវឌ្ឍរីកចម្រើនដោយសារនយោបាយឈ្នះឈ្នះនាយឧត្តម ស្នីហ៊ុនម៉ាណែតបានគូសបញ្ជាក់ថាទាំងនេះគឺជាគុណូបការៈមិនអាចបំភ្លេចបានរបស់នាយទាហាននាយទាហានរង និងពលទាហានទាំងអស់របស់គ្រប់ភាគីរួមទាំងអតីតយុទ្ធជន ដែលបានចូលរួមលះបង់នៅក្នុងដំណាក់កាលតាំងពីមាន សង្គ្រាមស៊ីវិលរហូតមកដល់ការបញ្ចប់សង្គ្រាមទទួលបាន សន្តិភាពពេញលេញដោយសពថ្ងៃនេះលោកបានណែនាំឲ្យនាយទាហាននាយទាហានរង និងពលទាហានទាំងអស់ចូលរួមទាំងអស់គ្នាបន្តនៅពពហេតនិងស្មារតីស្មោះត្រង់ចំពោះ ពោះជាតិសាសនាព្រះមហាក្សត្រនិងការពារសុខសន្តិភាពដែលបានកើតមាននេះឲ្យបានថិតថេរគង់វង្សតរៀងទៅនេះឱកាសអបអសាទរចំពោះសមិទ្ធផលសំណង់អាគារនិងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាជាច្រើននៅទីបញ្ជាការអាគារស្នាក់នៅនិងសមិទ្ធផលនានារបស់តំបន់ប្រតិបត្តិការសឹករងខេត្តបៃលិននាថ្ងៃនេះលោកបានថ្លែងថាសមិទ្ធផលទាំងនេះគឺកើតឡើងស្របពេលដែលកម្ពុជាបានខិតខំពុះពៀររហូតសម្រេចបាននៅ សមិទ្ធផលជាច្រើនលើមេគានៃការអភិវឌ្ឍរបស់ខ្លួន លោកថ្លែងថាសន្តិភាពស្ថិរភាពនយោបាយនិងម៉ាក្រូសេដ្ឋកិច្ចក៏ដូចជាសន្តិសុខសាធារណៈដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍនិងជីវភាពរស់នៅប្រកបដោយភាពសុខសាន្តរបស់ប្រជាជន ត្រូវបានរក្សាការពារយ៉ាងម៉ត់ចត់ដោយកម្លាំងជាតិទាំងមូលដែលបានរួមសាមគ្គីយ៉ាងរឹងមាំជំវិញរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោជាប្រមុខដឹកនាំជាពិ សេសការរួមចំណែកមិនអាចខ្វះបានពីសំណាក់កងយុទ្ធពលខេមរៈភូមិន្ទក្នុងនាមជាកងកម្លាំងប្រដាប់អាវុធជាតិដែល មានភក្តីភាពជានិច្ចចំពោះជាតិសាសនា ព្រះមហាក្សត្រលោកបានថ្លែង អំណរអគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកតេប្រតិបណ្ឌិតដោយជានិច្ចកាលសម្ដេចទាំងទ្វេតែងតែ បានគិតគូរជាប់ជាប្រចាំអំពីសុខទុក្ខនិងសុខុមាលភាពរបស់យោធិនគ្រួសារយោធិនអតីតយុទ្ធជននិងគ្រួ គ្រួសារអតីតយុទ្ធជនតាមរយៈការជួយឧបត្ថម្ភគ្រប់គ្រងទាំងផ្នែកស្មារតីថវិកានិងសម្ភារៈក៏ដូចជាការដោះស្រាយរាល់ការលំបាកផ្សេងផ្សេង។ Power Plus. Power to win.